អូខេអ្នកនរនេះអ្នកនរនេះមើលឃើញមានរឿងផ្លាយកាត់ឡើងនៅដងនេះនិយាយទៅនៅដងមួយរយៈនេះគ្រប់រឿងហ្មងអ្នកនរនេះមើលអ្នក copy item ដែលគាត់ថាកូន hero ដើម្បីធ្វើការ copy និងកូននៅ server នេះទាំងព្រលឹមតែម្ដងហ្នឹងហើយឯងគាត់ព្យាយាមបោះរបស់បោះដែលគាត់ copy បានហើយវាមិនជា hero ធំទេបើសិនជាការដែលហ៊ានធ្វើបើកចំហបែបនេះវាអាចប្រើកូន hero ដល់ចាំមើលមើលសិន ជា hero មិញមើលសិនមើល copy ពេញក្រុងតែម្ដងមើលនេះបន្តិចទៅនោះបន្តិចនេះបន្តិចបន្តិចមិនតិចទេបែរជាទៅ20នេះស្អាតដៃបើដៃគេរត់នឹងសងនេះអត់ដឹងតែគាត់គិតអីគេរាល់ថ្ងៃអត់គិតរោស៊ីអីទេគិតពី go server របស់គេលេងមកអានេះគាត់ចង់បង្ហាញថាខ្លួនគាត់អាចធ្វើបានណាចង់បង្ហាញថាខ្លួនគាត់អាចធ្វើបាន អង្គុយងើបអង្គុយងើបអូនេះនេះនេះនេះនេះនេះនេះ hero នឹងមែនអ្នកនរនេះនេះនេះនេះតើណាបានហើយចាំមកនេះអូប្រឃើញចៃលឿនបែនេះអូនេះនេះនេះឃើញនេះនេះនេះតលាក់នេះនេះ hero នេះ ចូល view ប៉ុណ្ណឹងហើយឈ្មោះបែបហ្នឹងជាមើល band អត់អូ item setbook 3 4 5 10អូខេទៀតអា item copy បាននេះ hero ចាំមើលតបពីបែបហ្នឹងហើយចាំមើល GM មានធ្វើការ band អត់ឥឡូវយើងធ្វើការ follow ដើម្បីមើល hero ហ្នឹងទីចង់ដឹងវាបោះធ្វើអីហើយអឺ copy របស់ល្អល្អរបស់ចែកគ្នាអត់ស្តុកខ្ញុំដើរឬដល់ពេលបោះឡើងបោះដៃអត់ប្រយោជន៍អើយដល់គ្រប់រឿងមកចាំហ្នឹង ខ្ញុំអត់យល់ទេនេះតាមពិតបើយើងនិយាយពាក្យថាដងអាម៉ាត់ក៏វាអត់ត្រូវដែរតែសាយគេជែកបោះសបាយបើយើងនិយាយអាម៉ាត់ណាខ្ញុំមានអារម្មណ៍ថាមករយៈក្រោយនេះសាហាវមែនទេមិនដឹងតែគាត់ប្រើ tool ស្អីដល់ tool ស្អីទេហើយនៅខាងណាក៏ឆាប់មិនសមទិញ tool នឹងពីខ្ញុំខ្ញុំនិយាយត្រង់ហ្មងខ្ញុំអត់មានលក់ទេ tool បែបហ្នឹងអារឿង co server copy ឲ្យ team នេះអត់មានទេតែបើសិនជាករណី auto farm ហ្នឹងគេអត់ប្រើហើយ ដោយសារ TV Auto វាលក្ខណៈទូទៅវាប្រើ Auto Farm ហ្នឹងហើយបើបែបនេះអីខ្ញុំអត់មានទេមើលតម្លាក់អានេះបើសិនជាករណីកដៅទៅតម្លាក់សាប់ណាតែជើងវិញក្នុងខប់មានហើយតែនេះក៏តម្លាក់ដៃនេះខ្ញុំជឿថាបើជាតម្លាក់សាប់អាចស្ទាយតែមួយជាមួយពួកហ្នឹងអាហ្នឹងក៏តម្លាក់ដើម្បីអីខ្ញុំមើលឃើញអត់ហើយតម្លាក់លឿនទៀតណាមើលឃើញនិយាយតែមួយคลิกបើធ្លាក់ຕົង30ទៅ20 30ហ្នឹង តម្លាក់ដើម្បីឲ្យកូ server មកជាលេងឬក៏មិនតែគ្មានតែ server អីទេអីមើលមើលចេញម្ដងម្ដងច្រើនណាខ្ញុំដំបូងស្មានថាពួកអាដៃដាក់ store នេះតាគេផលិតគេបោះចោលអញ្ចឹងណាប៉ុន្តែបើសិនជាគេអាដៃផលិតបោះចោលវិញវាមិនដែររលនឹងຕົកបានបដោថាហ្នឹងឯងមែនទេតម្លាក់តែ3 4ដងអត់បានអានេះម៉ែណាគីតម្លាក់រហូតចាំតែបើខ្ញុំមើលអាសាច់តែ hero រត់នេះដូចអូតូដាក់ឲ្យ ណាពេញក្រុងអីនេះចាំមើលវារត់មើលទៅផ្លូវដែរអត់បើសិនជាកាត់នៃអូតូហេរ៉ូរត់ផ្លូវដែរតែបើសិនជាកាត់នៃអូតូហេរ៉ូរត់ផ្លូវដែររត់មិនត្រូវមើល item មិនអត់ទេណា item ទេគាត់បើជាងហេរ៉ូខ្ញុំពណ៌លបាយចិត្តជាងហើយគ្មាន item ប៉ុណ្ណឹងពាក់មកហើយចុះអាសេះនេះអូកាត់អូលបាយ81ទៀតលោកទេហើយស្មើលបាយទូចបាយ81ដែរនេះអេ មិនស្មានវាល់ពុកព្រីលវ៉ែលអីតាអូដល់ថាហ្នឹងឯងសមត្ថយល់ហើយនេះចាំមើលសបាយក៏ធ្វើមានចំណាត់កាយទៅលើប្រភេទ hero ហ្នឹងតាមពិតខ្ញុំនិយាយត្រង់រាល់ថ្ងៃមើលថាជាការដៃ GM គាត់ធ្វើការលេងនៅ game ហ្នឹងដែរឬក៏មានអ្នក manage game ហ្នឹងខ្លាំងណាมันមានបញ្ហាថាហ្នឹងទេតែអាចជាអាច GM លេងដៃចោលអញ្ចឹងទៅអត់មានអ្នកមើល server ហើយ GX រកបានណានិយាយត្រង់រកលុយបានណាពី GM របស់ពួកយើងគាត់មើលមកមកគោមកគោមិនតិចមើលទេប៉ុន្តែមិនដឹងថាហេតុអីហើយបើយើងថាផុតឡាយសិនក៏ផុតចោះប៉ុន្តែចង់មើលយើងជួលឲ្យមើល server មិនខត់មើលទេមើលតម្លាក់ពេញហ្នឹងឃើញទេហើយតនេះថាហ្នឹងអត់មានអីធ្វើណាតម្លាក់គោគេពេញត្រង់ហើយនៅពេលជីងទៀត ហើយមិនឆ្ងល់ថាមិនក៏បីចេញមិនក៏ចេះចូលរួចទេនេះអ្នក copy វានៅនឹងប៉ុន្តែយើងមិនដឹងមកតែពិតមករយៈនេះ server ហាត់ copy ហាត់ទាំងឡើងផងអីបើសិនជាករណី GM គាត់ចេះមើលប៉ណ្ណឹងគាត់ធ្វើការដែរអា server ដាច់ឡាយសិនប៉ុន្តែមនុស្សអង្គុយលេងណាបើមនុស្សអង្គុយលេងមិនក៏មិនអង្គុយបែនមែនទេសំខាន់គេមើលអត់ណាស់តែខ្លាចតែអត់មើលណាអត់មើលយើង player នេះអំបល់ ប៉ុន្តែវាជាបញ្ហាមួយរយៈនេះទិញរបស់របស់បានថោកដែរប្រអប់អីស៊ីបានផលិតអសរច្រើនដែរហើយបែកសួរបានពីណាទេអ្នកខ្លះណាគាត់ឲ្យខ្ញុំទៅ4 10ប្រអប់ឬក៏5ប្រអប់6ប្រអប់អីចឹងទៅហើយខ្លះណាទៀតក៏ខ្ញុំទិញគេដែរទេព្រោះយកចេះ copy ដូចគេទេបានរបស់អស់ប្រើលុយនឹងឯងដូចអ្នកនរគ្នាចឹងតែមួយរយៈឲ្យល្បីប្រអប់នឹងអស់ទៀតហ្នឹងហើយឆាតសួរ out of stock ឆាតសួរ out of stock ខ្ញុំជឿថាមិនមែនអាវ៉ាស្តុកទេ copy ទៅដល់បានប៉ុន្តែខ្ញុំអូកាឡាអូខេអ្នកនរនេះអញ្ចឹងខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងទៅហើយពិចារណាមើលខ្លួនឯងទៅហ្នឹងហើយអូខេអរគុណបាយបាយ